ប្រិមិត្តជាទីមេត្រី ស្ងាត់ស្ងាត់លោកព្រាបស្វាត់ទំលាយរូបនេះហើយចេញមកសួរថា បងប្អូនទាយមើលថាក្នុងពោះរបស់គាត់ជាកូនទីប៉ុន្មានមហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខានកំពូលតារាចម្រៀងព្រាបស្វាត់នោះ ហើយភាពល្បីល្បាញរបស់លោក មានទាំងនៅក្នុងប្រទេសកម្ពុជានិងក្រៅប្រទេសផងដែរហើយក៏បានចាត់ទុកលោកថាជាតារាចម្រៀងលំដាប់ពិភពលោកថែមទៀត ព្រោះលោកត្រូវបានអញ្ជើញចូលរួមកម្មវិធីប្រគំតន្ត្រីតំណាងប្រទេសកម្ពុជាច្រើនលើកកាលពីពេលកន្លងទៅលោកព្រាមសវັດនិងភរិយាមានកូនប្រុសធំធំអស់ហើយដល់ទៅ3នាក់ឯណោះដែលមានដូចជាសវັດមនីវ៉ាន់សវັດមនីនានិងសវັດស្រីវុនលោកព្រាមសវັດបានរៀបការជាមួយភរិយាឈ្មោះលងស្រីមុំក្នុង ឆ្នាំ1997នៅភ្នំពេញបច្ចុប្បន្ន លោកព្រាបសវត្ថកំពុងសាងក្តីសុខយ៉ាងខ្លាំងជាមួយក្រុមគ្រួសារនេះបើតាមរយៈលោកនិងភរិយាតែងតែបង្ហោះរូបភាពផ្អែមល្ហែមជាញឹកញាប់នៅក្នុងក្រុមគ្រួសាររបស់ខ្លួនឃើញហើយពិតជាគួរឲ្យច្រណែនខ្លាំងណាស់ហើយកន្លងទៅ ចំខួបអាពាហ៍ពិពាហ៍25ឆ្នាំគេប្រទះឃើញកំពូលតារាចម្រៀងរូបនេះបានទំលាយរូបថតថ្ងៃមង្គលការរបស់ខ្លួនប៉ុន្មានសន្លឹកដែលមានអ្នកខ្លះពិតជាមិនធ្លាប់បានឃើញពីមុនមកទេ ថែមទាំងភ្ជាប់ជាមួយសារដល់ផ្អែមល្ហែមទៀតផងមិនតន់អស់ទេ ម្សិលមិញនាថ្ងៃទី31មករា2023នៅសុកសុកលោកព្រាបស្វាតបង្ហោះរូបថតចាស់ពីរសន្លឹកដោយមួយសន្លឹកអង្គុយអូភរិយាលងផ្អែមល្ហែមបំផុតនិងមួយសន្លឹកទៀតគឺរូបថតកូនប្រុសទាំង3នាក់កាលនៅតូចហើយសួរថារូបថតអនុស្សាវរីយ៍បងប្អូនទាយមើលតើនៅក្នុងពោះរបស់គាត់ជាកូនទីប៉ុន្មាន។ មើលចុះមើលឡើងមួយសន្ទុះហ្វែនហ្វែនឆ្លើយថាបើមើលរូបថតនឹងខ្ញុំគិតថាកូនទី1ព្រោះកូនដំបងរៀងផ្អែមល្ហែមអញ្ចឹងហើយ បងទាំងពីរនៅក្មេងៗបើមិនមែនទី1ប្រហែលពេលថតនឹងត្រូវមានរូបកូននៅក្នុងរូបថតនឹងដែរហើយច្បាស់ណាស់គឺកូនទី1បើតាមការស្មានរបស់ខ្ញុំ គឺកូនទី1 comment ភាគច្រើនបានលើកឡើងថា គឺប្រកាសជាកូនទី1ហើយ។ ចានេះគឺជារូបថតរបស់លោកព្រាបស្វាន់កាល អំឡុងពេលដែលរៀបការហើយថ្មីថ្មោងអនុសាវរីយ៍ជាង20ឆ្នាំទៅហើយឃើញថា នៅ តែ ស្រស់ស្អាតហើយក៏មិនសូវជាប្លែកខ្លាំងប៉ុន្មានដែរមកទល់នឹងពេលនេះកូនកូនរបស់គាត់ក៏ ធំពេញវ័យអស់ហើយដែរគ្រួសាររបស់គាត់គឺទៅណាមកណាយើងឃើញ ថាពោពេញទៅដោយសេចក្តីសុខនិងស្នាមញញឹមសុភមង្គលនៅក្នុងក្រុមគ្រួសារធ្វើឲ្យគេលួចច្រណែន។ លោកព្រាបសវត្តគឺជាតារាដ៏គំរូម្នាក់ជាតារាល្បីពិតមែនភាកច្រើនមហាជនតែងតែគិតថាតារាគឺមិនចេះមានប្រពន្ធមួយនោះទេចេះតែលួចលាក់មានស្រីប៉ុន្តែលោកព្រាបសវត្តវិញមិនដែលលេចឮព័ត៌មាន អាស្រូវណាដែលថាមានស្រីមានញីធ្វើឲ្យខូចកិត្តិយសនោះឡើយគឺតែងតែបង្ហាញសកម្មភាព ស្រឡាញ់ផ្អែមល្ហែមជាមួយ ប្រពន្ធនិងកូន ដែលធ្វើឲ្យគ្រប់គ្នាមិនសរសើរមិនបាន។